កាហាលវៃទីរុងម៉ែធ្នមម៉ែបងមិនអើយមានឆ្កងអងអែស្រវាហថាទៀងសង ធ្វើជាបងកងត្រនំជីវិតពេលម៉ែមានទុកបណ្ដាញស្មាញស្មុកធ្លុកភពងងឹត បានយល់ភាំងត្រាបុតភ្ងាពិសិទ្ធមដាយសັບបាយចិត្តផុតទុកមួយគ្រារីម៉ូតលីមួង គំរើក្អួតឆ្លក់ក្រខ្វាក់មិនដាច់មិនដាម៉ែគ្មានខ្ពើមស្អប់អត់ថប់ចិនដាវិស័យដូចកាពីដោ ធម្មជាតិពេលមានរោគគីឈឺថ្កាត់នានីម៉ែមិនចង់ឃ្លាតទ្រូងម្ដាយខ្លោចផ្សា អរាចង់អៀត បែបនអង្គិវិតឲ្យតាកូនជីគ្រាកុងម៉ារវៃចិត្តម្ដាយរំពៃឲ្យកូនសិក្សា រៀនលេខអក្សរសិល្បៈវិជ្ជារៀបចំវាសនាអនាគតរុងរឿងទុំក្រយ៉ាងណាធ្វើស្រែចំការ កាយស្រូវចំបាងយកប្រាក់ឲ្យរៀនឲ្យប្រសើរឡើងឲ្យបានកូនកាងស្មើមុខនឹងគេ ពេលវ័យបាំងធំ កំឡោះក្រមុំពេញដូចដួងខា ចិត្តមត្តាយស្រទុនកយគុណខ្នន់ខ្នេចិត្តគួចលួចស្នេហ៍ សំភងសោភ័ណ្ឌពេលកូនប្រុងស្រី មានប្រពន្ធប្តីចិត្តម្ដាយគ្នេខ្នាន់ចង់ឲ្យបានសុខស៊ីចុកគ្រប់ក្រន់កុំបី គុណឆ្លុះតោះតែងគ្នាកូនសុកសັບបាយស្រស់ស្រួលស្រស់ស្រាយម៉ែសັບបាយចិត្ត ត្រង់ម្ដាយអត់ក្លៀនម្ដាយគ្មានទៀមទីអងអើអនិច្ចាអាសូម្ដាយខ្ញុំ